ដូចកើតបងអញ្ចឹងវាអាប់តែច្បាស់ដាក់ទៅ YouTube ហ្នឹងតាដាក់កើតចាចាយាណា គឺដេកហើយម៉ែបងលឿនឲ្យបងយកទុកវិញណាយកទុកបាទសួស្តីបងប្អូនទាំងអស់គ្នាធ្លាប់ឃើញពួកខ្ញុំនៅតាម YouTube តាម Facebook អីពួកខ្ញុំចាំខ្មុំប៉ុន្តែមួយរយៈពេលក្រោយនេះពួកខ្ញុំចំចង្រិតបានជោគជ័យណាបងប្អូន ឥឡូវនេះខ្ញុំចំថ្មីខ្ញុំចំខ្យាមរៃហើយខ្យាមរៃនេះខ្ញុំចំវាគឺខ្ញុំឃើញទៅតាម YouTube ហើយបន្ទាប់មកខ្ញុំសាកចំបងប្អូនហើយការសាកចំរបស់ខ្ញុំនេះឃើញថាបានលទ្ធផលប៉ុន្តែវាមិនបានលទ្ធផលអស្ចារ្យណាស់ណាទេគ្រាន់ថា យើង អាចចំវារស់ហើយវាអាចកើតកូនបានណាបងប្អូនហើយមេពូជគឺខ្ញុំដើរចាប់ វានៅក្រោមថ្មនៅតំបន់ខ្ញុំនេះមានចាមរៃបងប្អូនប៉ុន្តែវាមិនសូវសម្បូរទេខ្ញុំដើរចាប់ប្រហែល4 5មើលខ្ញុំសាកចាប់បាន4ខែហើយ4ខែអញ្ចឹងខ្ញុំចាប់បានប្រហែលជា30ក្បាលប៉ុន្តែឥឡូវនេះខ្ញុំចិញ្ចឹមវាទៅវាកើតទៅជាកូនណាបងប្អូនអញ្ចឹងវាកើតទៅជាកូនដាក់កត់ដាក់ក្រោម ចឹងវាកើតទៅជាកូនបានច្រើនដែរហើយបងប្អូនឥឡូវខ្ញុំបង្ហាញបន្តិចចឹងអាខ្ចាមរៃនេះបើនៅវៀតណាមខ្ញុំមើលតាមឯកសារគឺគេចិញ្ចឹមកាឡាបហើយនិងចិញ្ចឹមចរិតឲ្យវាស៊ីប៉ុន្តែដោយសារយើងអត់ចេះវិធីចិញ្ចឹមកាឡាបយើងចេះតែចិញ្ចឹមចរិតអញ្ចឹងក៏ខ្ញុំឃើញថាយើងចិញ្ចឹមចរិតហើយបើយើងរៀនចិញ្ចឹមចាមរៃទៀតយើងមានចំណីឲ្យចាមរៃស៊ីអញ្ចឹងក៏ចាប់ផ្ដើមចិញ្ចឹមចាមរៃសាហើយនេះចំណីរបស់វា ចង្រិតនេះយើងដាក់ទៅឲ្យវាស៊ីទៅប៉ុន្តែយើងត្រូវដាក់ចំណីចង្រិតឲ្យចង្រិតស៊ីដែរតែមិនចឹងទេចង្រិតងាប់ហើយអញ្ចឹងយើងដាក់ចំណីឲ្យចង្រិតស៊ីហើយចាំរីគឺស៊ីចង្រិតនេះហើយរយៈពេលខ្ញុំចាំ4ខែនេះគឺបានលទ្ធផលនេះគឺបានកូនអានេះខ្ញុំទួបបែកមកទៀតកូនវាកូននេះបានច្រើនដែរបងប្អូនតាម40ក្រាម 30 40វ៉ាហ្នឹងអានេះបើទីផ្សារនៅវៀតណាមវិញគឺគេចិញ្ចឹមយកទៅចេញទៅប្រទេសចិនមិនដឹងជាគេយកទៅធ្វើអីទេប៉ុន្តែខ្ញុំមើលឯកសារខ្លះគឺគេយកពឹសវាដែរបងប្អូនយកពឹសវាទៅធ្វើជាអសត់ដែរចាំរៃបងប្អូនប៉ុន្តែដោយសារឥឡូវយើងបានយើងកំពុង សាកលបងឯងបងប្អូនយើងកំពុងតែសាកលបងឯងហើយមិនដឹងយកទីផ្សារមិនទេប៉ុន្តែគ្រាន់តែប្រហែលថ្ងៃនេះបងគាត់ហុសឃើញថាបងប្អូនយើងចាប់អារម្មណ៍បងប្អូនខ្លះគាត់ធ្លាប់ហូបគាត់ថាឆ្ងាញ់យកពីអញ្ចឹងហើយបងប្អូនខ្លះក៏ចង់ទិញពូជយកទៅចិញ្ចឹមដែរប៉ុន្តែឥឡូវអត់ទាន់មាន លក់ពូជទេបងប្អូនតើបាន30 40គ្រាប់នឹងលក់យ៉ាងម៉េច ប៉ុន្តែរយៈពេលក្រោយយ៉ាងមើលខ្ញុំពិសោធន៍យល់ច្បាស់ហើយអាហ្នឹងយ៉ាងមើលខ្ញុំលក់ពូជហើយខ្ញុំបរៀនបច្ចេកទេសនៃការចិញ្ចឹមព្រោះឥឡូវកំពុងកំពុងពិសោធន៍ដែរបងប្អូនប៉ុន្តែបើចង្រិតនេះយើងបានជួបឥឡូវនេះបង្ហាញពីការចិញ្ចឹមចាមរៃណាបងប្អូនឥឡូវភ្ជាប់ប្រធានបទរបស់យើងប្រធានបទធំរបស់យើងគឺការចិញ្ចឹមឃ្មុំវិញបងប្អូនហើយបើសិនជាបងប្អូន មានចំណាប់អារម្មណ៍លើការចិញ្ចឹមឃ្មុំអាហ្នឹងបទពិសោធន៍ពេញខ្លួនណាបងប្អូនណា បើចិញ្ចឹមចង្រិតក៏មានបទពិសោធន៍ដែរបងប្អូនប៉ុន្តែ នៅខ្យាមរៃនេះនៅស្ទើរឡើយទេអញ្ចឹងបើតាក់ទងនឹងការចិញ្ចឹមឃ្មុំបងប្អូនអាចតាក់ទងមកបានទាំងពូជឃ្មុំទាំងពីរបៀបចិញ្ចឹមទាំងពីសម្ភារៈយើងមានទាំងអស់ហើយនឹងទឹកឃ្មុំក៏យើងមានដែរបងប្អូនអញ្ចឹងបើសិនជាបងប្អូនត្រូវការ ទឹកឃ្មុំធម្មជាតិណាបងប្អូនទឹកឃ្មុំធម្មជាតិ100%ដែលចេញពីកសិដ្ឋានរបស់យើងខ្ញុំ អាហ្នឹងបងប្អូនអាចតាក់ទងមកបានព្រោះឥឡូវទឹកឃុំយើងនៅមាននៅក្នុងស្តុកមួយរាល់ឆ្នាំខែនេះយើងអស់ហើយណាដាច់ស្តុកហើយប៉ុន្តែឆ្នាំនេះយើងនៅមាននៅក្នុងស្តុកណាបងប្អូនណាអញ្ចឹងបងប្អូនត្រូវការយកទៅលក់បន្ត ឬក៏យកទៅប្រើប្រាស់ក៏លក់ជូនយកទៅលក់បន្តក៏លក់ជូនដែរបងប្អូនលក់បន្ត មានតម្លៃពិសេសជូនណាបងប្អូនណាអញ្ចឹងបងប្អូនអាចតាក់ទងមកតាមเพจរបស់បងវុធីក៏បានតាមเพจរបស់ខ្ញុំក៏បាន Paris Beekeeper ក៏បានបងប្អូនអាចតាក់ទងមកទឹកខ្មុំនៅមាននៅក្នុងស្តុកបាទចឹងអរគុណបងប្អូនទាំងអស់គ្នាច្រើនហើយមានចម្ងល់ដែលតាក់ទងនឹងការចិញ្ចឹមខ្មុំនិងការចិញ្ចឹមចរិតបងប្អូនអាចឆាតមកបងពិធីមកចឹងបងពិធីអាចបញ្យល់ណែនាំពីការចិញ្ចឹមខ្មុំនិងការចិញ្ចឹមចរិតព្រោះអាពីរនេះយើងជោគជ័យហើយហើយទីផ្សារការចិញ្ចឹមចរិតគឺយើងផ្គត់ផ្គង់ទីផ្សារគ្រប់ទេរាល់ថ្ងៃនេះបងប្អូន បាទអរគុណច្រើនបងប្អូន